السلام عليكم ورحمة الله وبركاته الحمد لله បងប្អូនឥស្លាមជាទីគោរពថ្ងៃនេះគឺយើងជួបគ្នាទៀតហើយនៅក្នុងនៅក្នុងកម្មវិធីបំពេញបន្ថែមឬក៏បន្តបញ្ចប់មេរៀនរបស់យើងនៅក្នុងគីតាបុសៀមនៃគីតាហ្វាត់ហ៊ូឌីលជាឡាលីវលីក្រមដែលយើងនឹងលើកឡើងនៅក្នុងបាបការបោះសុណាត់ប្រការបោះសុណាត់ហើយនៅក្នុងថ្ងៃនេះ كي ينو لغ لغ نو حديث موي دال رسول الله صلى الله عليه وسلم بان هام خط جمبو ستري من آي بو جنگ أتني كلام سا يعنى هام خط جنى كي ينو مرد أخني وعن أبي هريرة رضي الله عنه أن رسول الله صلى الله عليه وسلم قال لا يحل للمرأة أن تصوم وزوجها شاهد إلا بإذنه متفق عليه من ليتها អឺមានន័យថាចាចឹងនៅក្នុងហាឌីសនេះគឺមានន័យថាអំពីអប៊ីហរ៉ៃរ៉ារ៉ាឌីយ៉ាឡោះអានហ៊ូប៉ុន្តែរ៉ាស៊ូលឡោះសាឡឡោះអាឡៃហ៊ីវសាឡាមបានមានប្រសាសន៍ថាមិនហាឡាល់ទេសម្រាប់ស្ត្រីឲ្យនាងបួសខណៈពេលដែល ស្វាមីឬក៏ប្តីរបស់នាងនៅ លើកលែងតែមានការអនុញ្ញាតពីប្តីរបស់នាងយ៉ាចឹងនេះគឺជាហាឌីសមួយដែលនប៊ីសុលឡោះអាឡៃសាឡាមហាមស្ត្រីមិនឲ្យបួសមានន័យថាបើសិនជាស្ត្រីនេះកន្លែងនេះគឺសំដៅទៅលើស្ត្រីដែលអឺមានប្តីស្ត្រីដែលរៀបការហើយចឹងនាងអាចបួសបានទេ ប្រសិនបើករណីប្តីរបស់នាងនៅជាមួយ លើកលែងតែ មានការ អនុញ្ញាតពីប្តីយ៉ាយមើលនៅក្នុង lafaz hadith la yahillu bi ma'na yahrum មានន័យថា haram la yahillu អត់ halal គឺមានន័យថា haram អញ្ចឹងនៅក្នុងសាសនាឥស្លាមយើងនៅក្នុងច្បាប់ឥស្លាមគឺអឺយើងស្រួលទេណាកាលណានិយាយថាអត់ halal មានន័យថាវា haram ហេតុអីបានថា haram ដោយសារតែ halal ហារ៉ាមវាម្ខាងម្នាក់ជាគូបដិបត្តិនឹងគ្នាហើយជាពាក្យគូនឹងគ្នា halal haram halal haram កាលណាអាសាលរបស់ halal គឺ halal បើអត់ halal គឺ haram បើ haram គឺអត់ halal ទេអញ្ចឹងមានន័យថាដូចក្នុងអល់កុរអានក៏និយាយដែរ hada halalun wa hada haram ណានេះគឺ haram នេះគឺ halal អញ្ចឹង halal haram វានៅម្ខាងម្នាក់ បើសិនជាវា halal មានន័យថាអត់ haram តែបើប្រការណាដែល haram គឺវាការប្រការណា haram គឺវាអត់ halal ទេអញ្ចឹងនៅក្នុង hadith នប៊ីថា la yahillu al halal មានន័យថាវា haram ជាង haram សម្រាប់ស្ត្រីគឺមិនអាចបួសបាននោះទេអឺលិលម៉ារអាសម្រាប់ស្ត្រីកន្លែងនេះដែលយើងនិយាយនៅក្នុង hadith នេះគឺសំដៅទៅលើស្ត្រីដែលមានស្វាមី that that uh, that zawj ដែលមានប្តីណាស្ត្រីដែលមានប្តីអត់ហាឡាល់ឲ្យបួសទេណា illa bi idnihi លើកឡើងតែមានការអនុញ្ញាតពីប្តីរបស់នាងណា la yahillu lil mar'ati an tasuma wa zawjuha shahid ណា wa zawjuha shahid min hadir ប្តីរបស់នាងនៅប្តីរបស់គាត់នៅ ដីរបស់គាត់នៅ គឺមានន័យថាដីអ្នកដែលយើងដឹងហើយអ្នករៀបការជាមួយនឹងចាំបើសិនប្តីគាត់នៅគាត់ចង់បួសគឺបួសបានទេអ៊ីឡាប៊ីអ៊ីតនីហ៊ីលើកឡើងតែមានការអនុញ្ញាត មានការអឺយល់ព្រមពីប្តីរបស់គាត់ណា អញ្ចឹងនេះគឺជាហាឌីសមួយ ដែលនាំរីវ៉ារីវ៉ាយ៉ាដោយអ៊ីម៉ាមប៊ូខារីនិងអ៊ីម៉ាមមូស្លីមហើយអ៊ីម៉ាមប៊ូដោតក៏មានរីវ៉ាយ៉ាដែរហើយអ៊ីម៉ាមប៊ូដោតក៏បានថែមថាថ្ងៃរ៉ម៉ាដនគឺបួសនេះសំដៅទៅលើការបួសក្រៅពីខែរ៉ម៉ាដនអញ្ចឹងអឺខ្លាចបងប្អូនយើងច្រឡំអញ្ចឹងហើយបានជាគាត់អ៊ីមអ៊ីមនូហាយ៉ាក៏បានយកការបន្ថែមនៅក្នុងរីវ៉ាយ៉ាអ៊ីប៊ីដោត غير رمضان ក្រៅពីខែរ៉ម៉ាដន ណាដែលយើងថាអត់ហាឡាលបួសមិននេះឯងគឺបួសក្រៅពីបួសខែរ៉ាម៉ាដនណាបួសក្រៅពីខែរ៉ាម៉ាដនដោយសារអីដោយសារតែការណាបួសនៅក្នុងខែរ៉ាម៉ាដនវាជាកាតព្វកិច្ចដែលវ៉ាជីបហើយចាំបាច់ត្រូវតែធ្វើធ្វើដើម្បីអល់ឡោះស៊ុបហានតាឡាជាកាតព្វកិច្ចដែលអល់ឡោះតាឡាប្រើអញ្ចឹងมันអាចអឺយល់ព្រមឬក៏ធ្វើទៅតាមបទបញ្ជា របស់អ្នកណាម្នាក់ដើម្បី ដើម្បីឲ្យ ប្រឆាំងឬក៏ប្រឆាំងឬក៏ខុសទៅនឹងបទបញ្ជារបស់អល់ឡោះសុហានតាឡាបាននោះទេដូច្នេះបើសិនជាយើងមើលនៅក្នុងហាឌីសនេះគឺមាន3កម្រិតទី1ពាក់ព័ន្ធទៅនឹងការបួសសុណាត់អានាហ្វលូ فلا تصوم حتى يأذن يعني لا يس لا يصح أن تقول أن أصوم أصوم وإن نهاني وإلا أستمر في الصوم ណកូលអស្លាន់ឡាតសូមអ៊ីឡាប៊ីអ៊ីនីអញ្ចឹងចំណុចទី1គឺពាក់ព័ន្ធទៅនឹងប៊ូសុណាត់ប៊ូសុណាត់មិនឲ្យស្ត្រីប៊ូទេ លើកឡើងតែ មានការអនុញ្ញាតពីប្តីណាមានន័យថាมันអាចចូលក្នុងករណីថាហេបួសសិនទៅបើសិនជាចាំពេលណាគាត់ខាត់ចាំស្រាយអញ្ចឹងអត់ចឹងទេ មានន័យថា ចាប់ពីដើមទីមកគឺអត់បួសតែម្ដងពីដើមទីមកគឺ អត់បួសតែម្ដងអញ្ចឹងកុំបួសណាអឺហើយក៏អត់អាចចូលក្នុងករណីថាបួសសិនទៅបួសសុណាត់បួសសិនទៅបើសិនជាប្តីហាមចាំស្រាយអាហ្នឹងអត់ចូលករណីហ្នឹងទេណាមានថាមិនអោយធ្វើអញ្ចឹងទេ គឺអត់អាចបួសតែម្ដង ប្រសិនបើចង់គឺត្រូវនិយាយគ្នាសុំអនុអនុញ្ញាតសុំអ៊ីសិនពី ពីដើមទីមកអាហ្នឹងបួសសុណាត់ណាអញ្ចឹងមានន័យថាបួសសុណាត់មិនអាចបួសបានទេ លើកលែងតែដីអនុញ្ញាត ទី2កដពាក់ព័ន្ធទៅនឹងបួសកដបួសកដយើងដឹងហើយថាជាការដែលបួសដែលវ៉ាជីបបួសដែលវ៉ាជីបក៏ប៉ុន្តែអឺវ៉ាជីបដែលយើងកដនោះគឺពេលវេលារបស់វាវែងឆ្ងាយមានន័យថាពេលវេលានៅយូរអញ្ចឹងការបួសកដនេះបើសិនជាពេលធម្មតាយើងអាចព្យាបានរហូតដល់ខែសាបាន បាទន័យថាមុននឹងខែរ៉ម៉ាឌនថ្មីចូលមកដល់អញ្ចឹងប្រសិនបុស្សកតនេះស្ថិតនៅក្នុងខែសាបានហើយនៅសល់ពេលត្រឹមតែ5ថ្ងៃដល់ពេលយើងជំពាក់5ថ្ងៃនៅសល់5ថ្ងៃ6ថ្ងៃទៀតទេចូលដល់ខែរ៉ម៉ាឌនណាអញ្ចឹងករណីហ្នឹងគឺយើងត្រូវតែបួសទោះបីជាស្ត្រីនឹងត្រូវតែបួសទោះបីប្តីឲ្យបួសក៏ត្រូវបួសដែរបានដែរទោះប្តីទោះប្តីអត់អនុញ្ញាតក៏បួសបានដែរដោយសារតែពេលវេលាគឺដល់ហើយ មិនអាចពជាបានទេទេតែប្រសិនបើពេលវេលាឧទាហរណ៍ថាដូចជាឥឡូវនេះចឹងបួសក៏តណាបួសក៏តចឹងប្តីគឺអាចឲ្យពជាបានមានថាបើបើសិនជាប្តីឲ្យបួសគឺអាចថាធ្វើតាមប្តីសិនដោយសារពេលវេលានៅមាននៅឡើយអានឹងដើម្បីមកស្លាហាគឺយើងអឺត្រូវតែធ្វើការចរចា មានន័យថាបើសិនជាប្តីអនុញ្ញាតគឺបួសទៅបើអត់ទេគឺគាត់ទៅជាពេលទៀតបួសបន្តនៅក្នុងករណីដែលមានពេលវេលារបស់វានៅវែងឆ្ងាយដូចឥឡូវនេះតែបើសិនជាចូលដល់ពេលវេលាថាងបើសិនជាអត់បានសងទេអស់ថ្ងៃអាហ្នឹងយើងត្រូវទៅបួសទោះបីជាប្តីមិនអនុញ្ញាតក៏ដោយចំណុចទី3គឺណាចំណុចទី3គឺកតជាមួយនឹងពេលវេលានៅចឹងចំណុចទី2នេះបួសកតដែលពេលវេលាសល់ចំនួនប៉ុន្តែថ្ងៃដែលយើងជំពាក់អាហ្នឹងត្រូវត្រូវតែបួស ហើយទោះបីជាប្តីមិនអនុញ្ញាតក៏បួសដែរចំណែកករណីទី3បួសកដដែលទៅសល់ពេល ដូចជាឥឡូវនេះអញ្ចឹងទុនខែឆាវ៉ាល់រ៉ាម៉ាឌានឆាវ៉ាល់ឌុលកាដាឌុលហជ្ជះនៅសល់ពេលច្រើនទៀតអញ្ចឹងបោហ៊ូណាតាស៊ូមូម៉ាឡាំយ៉ាំណាណានៅចំណុចទី3នេះគឺនាងអាចបួសបានដរាបណាប្តីអត់ខត់ទេវឡាតស្តាដានូហើយក៏អត់មានត្រូវសុំអនុញ្ញាតដែរលិអានហាឌីហ៊ីហ្វុរសាតុន ដោយសារតែនេះគឺជាឱកាសណា ولكن الفرق بينه وبين الفرض ضيق أن الفرض الضيق إن منعه فإنها تصوم ការបួសកតក្នុងករណីនេះបើយើងប្រៀបធៀបទៅប្រៀបធៀបទៅវាខុសគ្នាក្នុងក្នុងករណីទី2ដែលពេលវេលាចង្អៀតពេលវេលាចង្អៀតបើសិនជាប្តីអត់អនុញ្ញាតទេគឺគឺកតអត់កើតវាអស់ពេលកតអញ្ចឹងត្រូវតែបួសទោះបីជាមិនអនុញ្ញាតក៏បួសដែរ តែពេលកដដែលនៅវែងឆ្ងាយហ្នឹងគឺអត់អាចអឺបួសបានទេប្រសិនបើគាត់អត់អនុញ្ញាតអូនណាបើហើយហើយមែនទេអើចឹងនេះគឺអឺចំណុចដែលសេរីម៉ុលក៏បានលើកឡើងពាក់ព័ន្ធនឹងអឺ3ករណីដែលដែលដែលយើងអាចបួស បានឬក៏ករណីដែលមិនអាចបួសពាក់ព័ន្ធទៅនឹងស្ត្រីហ្នឹងចុះយើងចូលដល់ចំណុចសំខាន់នៅក្នុងហាឌីសទី1គឺនៅក្នុងហាឌីសដែលនប៊ីសល្លោះអាឡៃសាឡាមបានហាមក្នុងហាឌីសអប៊ីរ៉ៃរ៉ាដែលនប៊ីបានហាម មិនហាឡាល់ទេសម្រាប់ស្ត្រីឲ្យនាងបួសខណៈពេលដែលប្តីរបស់គាត់នៅមានវត្តមានលើកឡើងតែ មានការ អនុញ្ញាតតែប៉ុណ្ណោះ មានន័យថាបើសិនជាប្តីរបស់គាត់នៅមានវត្តមាននៅ គឺអត់អាចបោះបានទេ ប្រសិនបើប្តីអត់អនុញ្ញាតចឹងនៅក្នុងប្រវត្តិអេតហាដលហាឌីស មានន័យថាតម្លៃឬក៏ហុកុំក្នុងហាឌីសនេះទី1គឺអឺពាក់ព័ន្ធទៅនឹងហាក់របស់ប្តីធំធេងទៅលើប្រពន្ធអញ្ចឹងគាត់ថា حق الزوج على الزوجة أعظم من حقها عليه ហាក់របស់ប្តី សិទ្ធិរបស់ប្តីទៅលើប្រពន្ធធំជាងសិទ្ធិប្រពន្ធទៅលើលើប្តីមានន័យថាកតាបកិច្ចដែលប្រពន្ធនោះសិទ្ធិរបស់ប្តីដែលចំពោះប្រពន្ធដែលប្រពន្ធទៅអនុវត្តហ្នឹងចំពោះប្តីប្រពន្ធអនុវត្តចំពោះប្តីគឺធំធេងជាង សិទ្ធិរបស់ប្រពន្ធមកលើប្តីធំធេងជាងអ្វីដែលប្តីទៅធ្វើចំពោះប្រពន្ធអញ្ចឹងណាយ៉ាដោយសារតែអ្វីដែលយើងឃើញនៅក្នុងហាឌីសនេះគឺ អណ្ណហាមុនអាត់មានអសមអ៊ីឡាប៊ីនីស្ត្រីត្រូវបានហាមឃាត់មិនឲ្យបួសលើកឡើងតែមានការអនុញ្ញាតអំពី ស្វាមីចឹងកន្លែងហ្នឹងគឺបង្ហាញឲ្យឃើញថាសិទ្ធិរបស់ស្ត្រីសិទ្ធិរបស់ស្វាមីហ្នឹងសិទ្ធិរបស់ប្តីហ្នឹងគឺធំជាងប្រពន្ធអល់ឡោះតាឡានិយាយ ក្នុងកូរ៉ានថាវ៉ាលីរីជាលីអាឡៃហ៊ីនដារ៉ាជាសម្រាប់បុរសហ្នឹងគឺមានកម្រិតណាមានឋានៈស័ក្តិលើពួកនាងណាចឹងនេះគឺជាឋានៈស័ក្តិទៅលើពួកនាង មានន័យថាសិទ្ធស្វាមីគឺធំចំពោះស្ត្រីគឺធំណាស់អឺជាទូទៅគឺយើង ដឹងទាំងអស់គ្នាហើយពាក់ព័ន្ធទៅនឹងហៈយើងហៅថាហៈណាហៈនេះមានន័យថាសិទ្ធស្វាមីសិទ្ធប្តីសិទ្ធប្រពន្ធជួនកាលបងប្អូនយើងអត់អត់យល់នឹងចំណុចហ្នឹងគេហៅថាហូគូគូសោចហូគូគូសោចាហៈរបស់ប្តីហៈរបស់ប្រពន្ធឬក៏សិទ្ធរបស់ប្តីសិទ្ធរបស់ប្រពន្ធ សិទ្ធិរបស់ប្តីមិនសិទ្ធិរបស់ប្តីមានន័យថាអ្វីដែលជាសិទ្ធិអ្វីដែលប្តីសំនឹងទទួលណាពីទង្វើ នឹងអ្វីផ្សេងផ្សេងទៀតដែលភេកីខាងប្រពន្ធនឹងត្រូវប្រតិបត្តិចំពោះប្តីហ្នឹងគេហៅថាហៈរបស់ប្តីដល់ហើយគេហៅថាហៈរបស់ប្រពន្ធនោះគឺអ្វីដែលប្រពន្ធនឹងត្រូវទទួលបាននឹងអឺអំពីទង្វើឬក៏អ្វីដែលជាទូនាទីរបស់ប្តីនោះធ្វើឲ្យប្រពន្ធហ្នឹងហៈរបស់ប្រពន្ធអញ្ចឹងបើនិយាយហៈទាំងពីរនោះគឺប្តីធំជាង نبي صلى الله عليه وسلم هو النبي صلى الله عليه وسلم يجي همج لو أمرت أحدا أن يسجد لأحد لأمرت الزوجة أن تسجد لزوجها رواه إمام أحمد والترمذي وابن ماجه មានន័យថាប្រសិនបើខ្ញុំប្រើនរណាម្នាក់ឲ្យសយុទ្ធទៅចំពោះនរណាម្នាក់បានណាប៊ីណាប៊ីថាប្រសិនបើខ្ញុំប្រើនរណាម្នាក់ឲ្យសយុទ្ធ ក្រាបសយុទ្ធដល់ដីទៅចំពោះបុគ្គលណាម្នាក់បាននោះឡាអមរតុសោជាអន្តសអន្តសយុទ្ធលីសោជាខ្ញុំច្បាស់ជាប្រើប្រពន្ធឲ្យសយុទ្ធចំពោះដីយ៉ាចឹងនេះគឺជាហាឌីសសម្ដីរបស់នប៊ីសល្លោះអាឡៃវសាឡាំដែលជើងសៃមានបានលើកឡើងក្នុងរាវយ៉ាត់អ៊ីម៉ាមអាហ្មាត់ទីរមីឌីអ៊ីម៉ាមអាហ្មាត់ទីរមីឌីវ៉ៃប្នូម៉ាជាដែលបង្ហាញឲ្យយើងឃើញថា វាមានលក្ខណៈធំធេងណាមានសារៈសំខាន់ខ្លាំងណាស់ពីព្រោះយើងដឹងហើយថាកាលបើនប៊ីសល្លោះអាឡៃសាឡាមអាចប្រើនរណាម្នាក់អសយុទ្ធចំពោះនរណាម្នាក់គឺគាត់នឹងប្រើប្រពន្ធអសយុទ្ធចំពោះប្តីហើយយើងដឹងហើយថាការក្រាបសយុទ្ធនេះគឺជា ប្រការដែលឈិរិកមានន័យថា មនុស្សយើងជាខ្ញុំរបស់អល់ឡោះសុបហានតាឡា មិនអាចសយុទៅចំពោះអ្នកណាម្នាក់បានក្រៅពីអល់ឡោះសុបហានតាឡាបានទេទោះបីជាអ្នកនោះឬក៏បុគ្គលនោះឬរបស់នោះអស្ចារ្យប៉ុណ្ណាក៏ដោយសូម្បីតែណាប៊ីក៏មិនអាចសយុទៅចំពោះណាប៊ីបានដែរសូម្បីតែរ៉ាស៊ូលសូម្បីតែម្លាយកាត់ក៏យើងមិនអាចសយុទៅចំពោះរ៉ាស៊ូលក៏ម្លាយកាត់បានដែរអ្នកដែលយើងអាចសយុទ្ធបានគឺមានតែអល់ឡោះសុបហានតាឡាតែមួយគត់ប្រសិនបើយើងសយុទ្ធទៅចំពោះអ្នកណាផ្សេងក្រៅពីអល់ឡោះគេហៅថា shirik ណា shirik ចឹងទេ នប៊ីសល្លោះអាឡៃសាំបានដឹងយ៉ាងច្បាស់និងអប់រំដល់សាហបត់បានយល់យ៉ាងច្បាស់ពីប្រការហ្នឹងហើយលោកក៏នៅតែបញ្ជាក់អំពីសារៈសំខាន់ដែលចាំបាច់បំផុតដែលប្រពន្ធនឹងត្រូវគោរពចំពោះប្តីរហូតដល់គាត់ថាបើសិនជា ប្រើម្នាក់ណាឲ្យសយុទ្ធតនណាបានប្រើមនុស្សឲ្យសយុទ្ធចំពោះមនុស្សបាននិងប្រើប្រពន្ធឲ្យសយុទ្ធចំពោះប្តីហើយណាបើប្រើបាន បើសិនជាអាចបានណាដូច្នេះហើយមានន័យថាហកកូសោចសិទ្ធិរបស់ប្តីហ្នឹងគឺធំជាងអឺថាម៉េចសេះសៃមីនរ៉ហ៊ីម៉ុលឡោះក៏បានបន្តទៀតថាវលីហ្សាលីកកានហកកូសោជីមុកដឌីម៉ាន អាឡាហកលវ៉ាលីដៃនសិទ្ធិរបស់ប្តីនេះគឺអធិភាពជាងសិទ្ធិឪពុកម្ដាយទៅទៀតណា អល់ឡោះអ៊ីឡាអ៊ីនដដារូរ៉ាលើកឡើងថានៅពេលដែលមានការចាំបាច់តែប៉ុណ្ណោះពេលមានការចាំបាច់ទៅជឿអីចឹងទៅគឺដល់អនុភាពឲ្យស្ត្រីទៅឪពុកម្ដាយចឹងកន្លែងហ្នឹងគាត់ថាសិទ្ធិរបស់ប្តីនេះធំជាង muqaddiman ala haqqil walidain គឺធំជាងណាធំជាងហាក់របស់ឪពុកម្ដាយទៅទៀតចឹងគាត់ឧទាហរណ៍ថាម៉េច ឡៅកលសោតលីមរតិអ៊ីជលីស៊ីហ៊ូណាបើសិនជាប្តីប្រាប់ប្រពន្ធថាឲ្យអង្គុយនៅកន្លែងនេះណាហើយម្ដាយរបស់នាងម្ដាយរបស់នាងប្រាប់ថាអ៊ីជលីស៊ីហ៊ូណាឲ្យអង្គុយនៅកន្លែងនេះវិញអញ្ចឹងគួរតាមតាមសម្ដីនេះណាចាំបាច់ត្រូវតែអលកោលូហ្វលកោលូកោលូសោចចាំបាច់ត្រូវទៅតាមសម្ដីរបស់ប្តីត្រូវធ្វើតាមប្តីណាត្រូវធ្វើតាមប្តីចឹងកន្លែងនេះគឺអាចថា នៅក្នុងសង្គមយើងសង្គមខ្មែរយើងភាគច្រើនអត់ទាន់បានស៊ីជំរឿដល់ចំណុចហ្នឹងទេ មានថាប្រពន្ធភាគច្រើនហ្នឹងគឺអឺអត់ទាន់បានចេះបែងចែកច្បាស់លាស់អ្វីដែលជាហៈប្តីជាអធិភាព នៅពុកម្ដាយភាគច្រើន គឺយើងឃើញថាអឺទោះបីជារៀបការជាមួយបរិសុទ្ធជាប្តីក៏ដោយ នៅតែស្ដាប់បង្គាប់ឪពុកម្ដាយជាធំ ចឹងដរាបណាមកស្លាហាជារឿងល្អដូចគ្នាគឺត្រូវគោរពសិទ្ធិស្វាមីជាងឪពុកម្ដាយទៀតតាមអ្វីដែលជាសៃមីនបានលើកឡើងណាប៉ុន្តែចំណុចហ្នឹងយើងឃើញថាប្រពន្ធមួយចំនួនហ្នឹងពេលខ្លះណាចាត់ទុកដីហ្នឹងគឺអត់សូវមានតម្លៃទេហើយពេលខ្លះដោយសារតែការអន់ចិត្តបន្តិចបន្តួចក្តីឬក៏កើតមានតិចតួចណា ធ្វើឲ្យមានការថ្នាំងថ្នាក់រហូតយើងដឹងហើយថានៅក្នុងសង្គមខ្មែរភាគច្រើនពេលខ្លះប្រពន្ធអាចសើចសប្បាយរីករាយជាមួយអ្នកដតីបានប៉ុន្តែជាមួយគ្រួសារប្តីខ្លួនឯងធ្វើមិនបាននេះគឺជាចំណុចមួយដែលទទួលនៅបាបកម្មពីអល់ឡោះស៊ុបហានូតាឡាហើយអឺនប៊ីសល្លោះអាឡៃសាឡាមនៅពេលដែលគេឲ្យយើងមើលនៅក្នុងសម្ដីនៃហុកមសារ៉ា tajwid ទៅអឺគេ tajwid ហៅថាការរៀបការនិកាសហ្នឹងជួនកាលគេប្រើពាក្យថាអ៊ីមឡាកបកុលសិទ្ធគ្រប់គ្រងណានៅក្នុងសាហេបូខារីរឿងស្ត្រីម្នាក់ដែល ប្រកុលខ្លួនឲ្យនប៊ីប្រកុលឲ្យនប៊ីជ្រើសរើសស្វាមីឲ្យហ្នឹងនឹងនប៊ីឲ្យបរិសម្នាក់យកនាងរៀបការហើយនប៊ីថាម៉េចម៉ាឡាក់ទូកាហាម៉ាឡាក់ទូកាហា bima ma'aka min al-Qur'an ណាម៉ាឡាក់ទូកាខ្ញុំឲ្យអ្នកគ្រប់គ្រងគាត់ខ្ញុំឲ្យអ្នកឯងគ្រប់គ្រងនាងនឹងអ្វីដែលអ្នកមានអំពីកូរ៉ានដោយកូរ៉ានបានថាអ៊ីស៊ីកាវ៉ាន់កូរ៉ានអញ្ចឹងនប៊ីសល្លោះអាឡៃសាឡាមអត់ប្រាវិថាហ្សាវ៉ៃហ្សាវ៉ៃណាឬក៏និកាសអង្កាសទូ អង្កាសទូកាហាឬក៏អត់អត់ថាខ្ញុំរៀបការឬក៏ខ្ញុំសវ៉ាចឲ្យអ្នកឯងទេប៉ុន្តែនប៊ីប្រើពាក្យក្នុងឡាហ្វតប៊ូខារីម៉ាឡាក់ទូកាហាខ្ញុំឲ្យអ្នកឯងគ្រប់គ្រងនាងបានថានិកាសហ្នឹងអញ្ចឹងនប៊ីប្រើពាក្យថាគ្រប់គ្រងអញ្ចឹងទេនេះគឺជាអ្វីដែលបង្ហាញឲ្យឃើញថាប្តីនេះគឺអ្នកដែលមានសិទ្ធិធំបំផុតក្នុងការគ្រប់គ្រងប្រពន្ធហើយប្រកូនប្រពន្ធនឹងទៅមិនអាច ប្រឆាំងបានទេហើយជាពិសេសនេះយើងត្រូវដឹងថាអឺអ្នកដែលត្រូវគោរពប្រតិបត្តិបំផុតចំពោះស្ត្រីដែលដែលមានប្តីហ្នឹងគឺប្តីរបស់នាងទី1ណាយើងឃើញសេចក្តីមានក៏បានលើកឡើងមិញជាសម្ដីអលម៉ាហើយជាហុគមហើយវាជាការប៉ັດណាដែលថា haqqu zawj muqaddiman ala haqqil walidain សិទ្ធិរបស់ប្តីហ្នឹងគឺអធិភាពជាង ឪពុកម្ដាយទៅទៀតនេះគឺជាអឺការរំលឹកមួយសំខាន់ដល់បងប្អូនសាសរបស់យើងជាពិសេសនៅក្នុងប្រទេសខ្មែរយើងនេះហើយនប៊ីសល្លោះអាឡៃសាឡាមក៏បានមានប្រសាសន៍ទៀតថាអរ៉ាជូលូរ៉ាអ៊ីន في أهله ومسؤولية عن رعيته បុរសនោះរ៉ាអ៊ីនអ្នកដែលមើលការគ្រប់គ្រងទៅលើអះលីប្រពន្ធរបស់គាត់និងជាអ្នកដែលមានទំនួលខុសត្រូវទៅលើ អឺការអ្នកដែលនៅក្រោមអវាទរបស់គាត់កូនចៅទាំងអស់អញ្ចឹងយើង សូមលើកឡើងប៉ុណ្ណេះអ្វីដែលនិយាយនៅក្នុងហាឌីសគឺបង្ហាញឲ្យយើងដឹងហើយថាសូមបីតែបួសនេះគឺជាអ៊ីបាដាតណាអ៊ីបាដាតទៅចំពោះអល់ឡោះស៊ុបហានហូតាឡាក៏ប៉ុន្តែប្រសិនបើប្តីមិនអនុញ្ញាតគឺមិនអាចបួសបានទេយើងនិយាយនៅក្នុងបើបួសសុណាត់យ៉ាកុំច្រឡំបួសរ៉ម៉ាដនណាយ៉ាចំណុចទី2វយូប مراعاة الزوجية مراعاة الزوجة لحقوق الزوج ណាចំណុចទី2ចាំបាច់ wajib ភាសាអ៊ីស្លាមភាសាហុកមសារ៉ារបស់យើងគេប្រើពាក្យថា wajib wajib ហ្នឹងមានន័យថាចាំបាច់បើសិនជាអត់ធ្វើទេទោសា ចាំបាច់ត្រូវតែមើលយកចិត្តទុកដាក់ទៅលើមរអាតណាយកចិត្តទុកដាក់ទៅលើអឺហាក់របស់ប្តីប្រពន្ធនឹងត្រូវមើលថាតើប្តី គួរតែធ្វើអ្វីឲ្យប្តីដែលជាសិទ្ធិរបស់គាត់ដែលយើងត្រូវធ្វើហ្នឹង គឺត្រូវរក្សានៅធ្វើហ្នឹងធ្វើឲ្យបានណាដោយសារវាជាហៈរបស់ប្តីបើមិនចឹងទេ គឺទទួលខុសត្រូវចំពោះមុខអល់ឡោះស្មហាតាឡានៅថ្ងៃគីយ៉ាម៉ាត់ចាយើងមិនកាន់ជើងបរោះហើយទេក៏ប៉ុន្តែហុគមដល់អល់ឡោះតាឡាដាក់មកគឺចឹងហើយសួរថាយើងនិយាយក្រៅសាច់យើងតិចហើយសួរថាហេតុអីបានជាអញ្ចឹង ពីព្រោះបើសិនជាយើងមើលទុនយ៉ានេះគឺប្តីគឺសិទ្ធធំចំនួនខុសត្រូវឲ្យប្តីជាអ្នកគ្រប់គ្រងក៏ប៉ុន្តែអឺមិនមែនតែគ្រប់គ្រងចឹងហើយបានថាប៉ិនតែគ្រប់គ្រងប៉ុណ្ណឹងទេចំនួនខុសត្រូវនៅចំពោះមុខអល់ឡោះសុបហានតាឡាក៏ធំដែរមានថាប្តីហ្នឹងក៏មានចំនួនខុសត្រូវចំពោះមុខអល់ឡោះតាឡាធំដែរអល់ឡោះតាឡាបញ្ជាមកចំពោះអ្នកដែលជាប្តីហ្នឹងត្រូវធ្វើយ៉ាងម៉េចធ្វើល្អដល់ការចិញ្ចឹមឲ្យបែករក្សាណានៅមានកិច្ចការងារច្រើនដែលត្រូវធ្វើ ចំពោះអាហ្លីនិងប្រពន្ធកូនហើយជាពិសេសពាក់ព័ន្ធទៅនឹងទូសាប៉ះឡាដែលត្រូវទទួលទៅចំពោះមុខអល់ឡោះសុបហានតាឡាអញ្ចឹងការងារធ្ងន់ធ្ងរណាបើមិនយើងអត់ដឹងគឺចេះតែមិនដឹងចេះថាអាងតែនិយាយមកទូណានិយាយមកថាប្រពន្ធទៅគ្រប់ដីអីចឹងទៅណាអត់ឃើញដីគ្រប់ប្រពន្ធយ៉ាងសោះវាអត់មានហូកុំចឹងក៏ប៉ុន្តែអឺជាទូទៅគឺទំនួលខុសត្រូវនៃចំពោះមុខអល់ឡោះសុបហានតាឡាគឺធំធេងណាយ៉ាហើយនប៊ីសល្លោះអាឡៃសាឡាមក៏បាន ផ្ដល់អតិភិបឲ្យស្ត្រីដោយដែលវាបានបញ្ជាក់ស្ត្រីនៅពេល إذا صلت الخمسها وصامت شهرها وحفظ فرجها وطاعت زوجها قيل لها ادخل الجنة من أي أبواب شاء أو كما قال صلى الله عليه وسلم ចឹងនប៊ីសល្លោះអាឡៃហ៊ីវសល្លាមក៏បានប្រាប់ថាស្ត្រីនៅពេលធ្វើប្រការ4យ៉ាងសម្បោះយ៉ាងហ្វារឌូបួសរក្សាខ្លួនអំពីការស៊ីណាហើយគោរពប្តីចូល sugar តាមចិត្តចង់ណាតាមទ្វីណាដែលខ្លួនឯងចង់ចេះធ្វើប៉ុណ្ណឹងចេះសួរថាប្តីធ្វើប៉ុណ្ណឹងបានអត់គឺអត់ទេតើមានការងារបន្ថែមទៀតច្រើនរ៉អិនហ្វីអាហ្លីហ៊ីទំនួលខុសត្រូវគូអំភុសគុំអាហ្លីគុំណារ៉រក្សាខ្លួនហើយនឹងប្រពន្ធកូនអាហ្លីអំពីភ្លើងនរកាធ្វើមិនខ្លះដើម្បីរក្សាពីភ្លើងនរកា មើលតាំងពីអរ៉ាត់ គ្រប់គ្រងតាំងពីការសាឡាត់គ្រប់គ្រងតាំងពីគេទង្វើគ្រប់គ្រងតាំងពី សុជីវធម៌ឲ្យខ្លះគ្រប់បែបយ៉ាងទាំងអស់ពាក់ព័ន្ធទៅនឹងទូសាប៉ះឡាដែលយើងនិយាយក្នុងសង្គមគឺដីមានទូនាទីគ្រប់គ្រងទាំងអស់ហ្នឹងចឹងប្រពន្ធគាត់តែតាមទៅគឺបានចូល sugar ហើយចាអញ្ចឹងវាជាទូនាទីម្យ៉ាងម្នាក់ប៉ុន្តែអឺធន់ណាស់សម្រាប់បើយើងនិយាយអំពីទំនួលខុសត្រូវគឺសិតតែធន់ដូចគ្នាចឹងទេកុំឲ្យមានការច្រណែននៅក្នុងហុករបស់ Allah Subhanahu Wa Taala ណាចាអានឹងគឺ សូមលើកឡើងខ្លះថាប៉ុណ្ណឹងហើយយើងធ្លាប់បានដឹងហើយអំពីហៈរបស់ប្រពន្ធនិងប្តីទៅវិញទៅមកនោះអឺចំណុចទី3គឺ أنه لا يحل للمرأة أن تصوم إذا كان زوجها حاضرا إلا بإذنه អត់ហាឡាល់ទេសម្រាប់ស្ត្រីបួសនៅពេលដែលប្តីរបស់នាងនៅមានវត្តមានលើកឡើងតែមានការអនុញ្ញាតពីប្តីអញ្ចឹងមានន័យថាបើសិនជាប្តីធ្វើដំណើរឬក៏ដំណើរបានអត់បញ្ហាទេគាត់បួសទៅណាអញ្ចឹង ចឹងបើសិនជាអឺយើងនិយាយថាចុះអាគាត់បួសហ្នឹងគឺគាត់ទៀមទាប៉ះឡាឲ្យពីអល់ឡោះសុបហានតាឡាហេតុអីបានគេបញ្ហាមគាត់អញ្ចឹងមានន័យថាការតអត់ចំពោះប្តីក៏ប៉ះឡាដែរណាការតអត់ចំពោះប្តីក៏ប៉ះឡាដែរក៏អ៊ីបារ៉ាដែរកន្លែងនេះគឺយើងត្រូវយល់ថាអេបើសិនជាគាត់ទៅបួសហ្នឹងហេតុអីក៏ប្តីក៏ទៅហាម អានេះគឺមិនត្រូវហាមទេតែគាត់មានសិទ្ធិហាមចង់និយាយថាបើសិនជាគាត់មិនអាចមិនអនុញ្ញាតឲ្យបួសទេគឺមិនអាចបួសបានទេណាការបួសនឹងទោសាណាហើយបានទោសាពីព្រោះនប៊ីថាឡាយហិលអត់ហាឡាល់កាលណាអត់ហាឡាល់វាហារ៉ាមហារ៉ាមកាលណាធ្វើទោសាអញ្ចឹងនេះគឺជាអឺចំណុចមួយដែលយើងត្រូវយល់ណាចំណុចដែលយើងត្រូវយល់បើសិនជាគាត់បួសប្តីអត់អត់អនុញ្ញាតឲ្យទេបួសសុណាត់ហើយប្តីនឹងចង់អីចឹងទៅហើយគាត់បួសទៅគឺមានការ អឺលំបាកណាលំបាកណាលំបាកដល់បាត់សិទ្ធិរបស់ស្វាមីរបស់ប្តីចឹងទៅអញ្ចឹងបើសិនជាគាត់អត់អនុញ្ញាតទេគឺបួសហ្នឹងវាទៅជាបួសក្នុងលក្ខណៈឌូសាណាឌូសាអញ្ចឹងបួសដើម្បីបានប៉ះឡាហើយហេតុអីបានយើងថាអត់ឲ្យគាត់បួសអញ្ចឹងយើងទៅយល់ថាបើសិនជាមិនឲ្យគាត់បួសទេឲ្យគាត់ធ្វើតាមប្តីការគោរពប្តីហ្នឹងក៏ប៉ះឡាដែរ ណាក៏ក៏អ៊ីបាដដែរក៏ជាការប្រើអំពីអល់ឡោះស៊ុបហានូតាឡាដែរណាក៏ជាការបំពេញកាតព្វកិច្ចនៅក្នុង នៃហួមចរៈដែរអញ្ចឹងវាដូចតែគ្នាទេញ៉ាអឺមួយទៀតគឺ أنه لا يحل للمرأة أن تسافر إلا بإذن زوجها من باب أولى ولو كان سفرها بمحرم ណា កន្លែងនេះសំខាន់មួយដែរចំណុចសំខាន់មួយដែរដែលសេះសៃមានបានលើកឡើងពាក់ព័ន្ធទៅនឹងហ្វាវ៉ាអ៊ីតហាឌីសនេះគឺអត់ហាឡាល់ទេសម្រាប់ស្ត្រីធ្វើដំណើរលើកលែងតែមាន ការអនុញ្ញាតអ៊ីឌីនពីប្តីរបស់នាង មិនបាប៊ីអូឡាវ៉ាឡូកាដេសមិនបាប៊ីអូឡាគឺជាបាបពិសេសទៅទៀតបានថាអ្វីរត់តែពិសេសជាងបួសនោះទៅទៀតការធ្វើដំណើរហ្នឹងណា walau kana saf kana safruha bi muhrim ទោះបីជាការធ្វើដំណើររបស់នាងមានអ្នកមុហរិមទៅជាមួយមានបងប្អូនប្រុសពុកម្ដាយឬក៏មីអីចឹងទៅជាមួយណាពុកម្ដាយឬក៏បងប្អូនទៅជាមួយដោយមានមុហរិមថាមានមុហរិមចឹងធម្មតាស្ត្រីកាលណាអត់មានធ្វើដំណើរឆ្ងាយការធ្វើសារភាពធ្វើដំណើរឆ្ងាយយើងនិយាយឧទាហរណ៍ពងសោមពេញអញ្ចឹង ស្ត្រីធ្វើដំណើរកាលណាអត់មានមោហរិមគឺហារ៉ាមអសលវាអត់អាចធ្វើដំណើរបានទេលើកលែងតែជាមួយនឹងមោហរិមជាមួយនឹងអ្នកដែលអាណាព្យាបាលឪពុកម្ដាយបងប្អូនជាដើមហើយការធ្វើដំណើរនេះបើសិនជាប្តីមិនអនុញ្ញាតទោះបីជាមានមោហរិមក៏អត់អាចបានដែរដោយសារអីក៏លើកឡើងលើកឡើងថាបើសិនជាប្តីគាត់ទៅបួសនៅផ្ទះនៅមើលឃើញណានៅមើលឃើញនៅអាចដឹងអាចអីមើលឃើញ ណាអាចប្រពន្ធប្តីអាចលន់ណែពិនិត្យអីបាននៅផ្ទះហ្នឹងសូម្បីតែបួសហ្នឹងបើប្តីអនុញ្ញាតមិនអាចបួសបានផងចោះតម្រាំតែធ្វើដំណើរឆ្ងាយទៀតហ្នឹងគឺមិនអាចមិនអាចរត់តែមិនអាចទៀតចាចឹងកន្លែងហ្នឹងគឺអឺចាំបាច់យើងត្រូវតែស្វែងយល់ណាចាយើងស្វែងយល់ពីព្រោះការធ្វើដំណើរ នៅសម័យយើងនេះគឺស្រួលណាស្រួលស្រួលយ៉ាងម៉េចពេលខ្លះធ្វើដំណើររបស់ស្រីស្រីគឺភាកច្រើនណាអ្នកដែលយល់ដឹង គឺតែងតែមានការពិគ្រោះយោបល់ជាមួយប្តីមានការអនុញ្ញាតប៉ុន្តែបើសិនបើយើង ចេញពីផ្ទះទៅណាក៏ដោយឧទាហរណ៍ទៅផ្សារក៏ដោយទៅណាក៏ដោយកាលណាចេញពីផ្ទះ ជាត្រូវមានការអនុញ្ញាតពីប្តីណាអានេះចេញតិចតួចចិត្តចិត្តតែចេញអីចិត្តចិត្តហ្នឹងអត់អាតើវាអត់បញ្ហាទេប៉ុន្តែបើសិនជាចេញឆ្ងាយរយៈពេលយូរគឺចាំបាច់ទៅតែ មានការអនុញ្ញាតពីប្តីណាជាពិសេសធ្វើដំណើរដែលយើងកំពុងនិយាយនេះធ្វើដំណើរចុះធ្វើដំណើរបើសិនជាប្តីអត់អនុញ្ញាតទេអត់អាចបានទេអត់អាចទេហើយបើសិនជាក្នុងលក្ខណៈហ្នឹង ដីអត់អត់អនុញ្ញាតឧទាហរណ៍តំពេញសួរថាតើអ្វីដែលកាត់ឡើងចឹងនេះនឹងកាត់ឡើងច្រើនឧទាហរណ៍ថាទី1គឺដូសាចំណុចសំខាន់ការធ្វើដំណើរឲ្យខ្លៅខ្លាយទៅជាដំណើរដែលហារ៉ាមបន្តមកទៀតมันអាចស្រាយមុខបាន អ្វីដែលគេអនុញ្ញាតហុកុំអនុញ្ញាត សម្រាប់អ្នកដែលធ្វើដំណើរសាភិតហ្នឹងអនុញ្ញាតឲ្យដូចជាកសតសម្បោះយ៉ាងសម្បោះយ៉ាងយមកអីហ្នឹងស្រ័យបួសហ្នឹង គឺมันអាចបានទេណាมันអាចធ្វើបានទេដោយសារដោយសារគាត់ធ្វើដំណើរក្នុង Safar al-Haram គឺជាអឺ Safar ការធ្វើដំណើរ Haram ឬក៏យើងហៅថា Safar al-Ma'siyah ការធ្វើដំណើរសាភិតដែល Ma'siyah ចឹងធ្វើបានទេចឹងអឺចំណុចនេះសំខាន់ណាស់ណាយើងត្រូវដឹងទាំងអស់គ្នា ហើយជាពិសេសបងប្អូនមូស្លីមមូស្លីម៉ារបស់យើងមូស្លីម៉ារបស់យើង ជាពិសេសការធ្វើដំណើរគឺយើងត្រូវរត់មូហរីមច្បាស់ណាស់ឥឡូវនេះគឺសម័យសន្តិភាពយើងទទួលបាននៅសន្តិភាព ស្លាមាតសុវត្ថិភាពហើយការធ្វើដំណើរដើរហើរហ្នឹងពីច្រើនយើងមើលបច្ចុប្បន្នហ្នឹងស្ត្រីឥសាមរបស់យើង គឺអឺចង់និយាយថាក្លាហានទោះបីជាអត់មានមូហរីមតជាមួយក៏បានដែរប៉ុន្តែបើនិយាយពីរឿងហុកុំគឺអត់ចឹងទេ បើនិយាយពីរឿងហុកុំគឺស្ត្រីធ្វើដំណើរត្រូវមានមហរិមចឹងហើយជាពិសេសយើងនិយាយចំពោះស្ត្រីដែលមានប្តីនេះគឺត្រូវមានការអនុញ្ញាតប្តីពេលធ្វើដំណើរជាមួយនឹងមហរិមដែរណាហើយអត់អាចថាតើណាទៅបាត់ហើយចាំទេប្រាប់ហ្នឹងមកដល់ពេញបាត់ហើយចន្លាស់បណ្ដោយហ្នឹងណាសិស្សប្រពន្ធហ្នឹងទៅបាត់ទូសេទេសួរថានរណាអត់ឃើញមកព្រឹកហើយឆ្លើយមកថាដល់ពេញបាត់ហើយអូអាហ្នឹងទៅចន្លាស់ លក្ខណៈនេះគឺដោយសារបាបកម្មពេញទីហើយយើងយើងត្រូវដឹងណាអញ្ចឹងការគោរពសិទ្ធិរបស់ប្តីឬក៏ប្តីគោរពសិទ្ធិប្រពន្ធដែលមានចែងនៅក្នុងច្បាប់អ៊ីស្លាមគឺជាគឺជារឿងសំខាន់ណាស់ដែលយើងត្រូវយកចិត្តទុកដាក់ណាត្រូវយកទុកដាក់ហើយប្រសិនបើខុសមានន័យថាយើងផ្លែទៅជាការប្រព្រឹត្តមាក់សៀតទៅចំពោះអល់ឡោះសុបហានហូវតាឡា ចំណុចមួយទៀតគឺថា annahu idha lam yakun az-zawj shahidan ay hadiran fala haraj មានន័យថាបើសិនជាប្តីអត់នៅទេប្តីអត់នៅទេគាត់មានបញ្ហាទេណាឧទាហរណ៍គាត់ធ្វើដំណើរអញ្ចឹងទៅប្តីធ្វើដំណើរទៅបង្រៀននៅកន្លែងខេត្តផ្សេងណាដូចជាទូនទូនមួយចំនួនទៅបង្រៀននៅភ្នំពេញទៅបង្រៀននៅនេះដៃវិទេសអញ្ចឹងអញ្ចឹងគាត់នៅផ្ទះតែឯង 3 4ថ្ងៃមួយអាទិត្យអញ្ចឹងទៅដែលអត់មានប្តីនៅជាមួយអញ្ចឹងអត់បញ្ហាទេដែលគាត់អាចបួសសុណាត់អីបានធម្មតាណាហើយចំពោះប្តីប្រសិនជាអឺមស្លាហាបានថាប្រយោជន៍ចំពោះគាត់ក្នុងការខាត់ប្រពន្ធមិនឲ្យបួសដោយសារដើម្បីគាត់អានឹងក៏អាចខាត់បានបួសសុណាត់តែបើសិនជាអឺប្រយោជន៍ដើម្បីប្រពន្ធឬក៏ហេតុផលពីខាងភាគីប្រពន្ធគឺយើងមិនគួរខាត់ទេឧទាហរណ៍ថា បួសតថ្លៃប្រពន្ធស្រកគីឡូហើយអញ្ចឹងតែតែហៅប្រពន្ធមិនឲ្យបួសសុណាត់ណាបើសិនជាគាត់នៅផ្ទះអាហ្នឹងមកសាលាសម្រាប់គាត់បានន័យថាបួសទៅអាចពិបាកដល់គាត់ក្នុងការណែបដិតអីហ្នឹងអាហ្នឹងគាត់មានសិទ្ធហាមហើយ ស្ត្រីហ្នឹងការណាប្តីហាមមិនអាចបួសបានទេតែបើគាត់អត់ដល់ផ្ទះហើយគាត់មកហាមណែកុំបួសកុំខ្លាចខូចខ្លាចចុះគីឡូខ្លាចស្គមខ្លាចអីចឹងទៅអញ្ចឹងគេសុខភាពរបស់គេគេដឹង ចង់និយាយថាបើសិនជាពាក់ព័ន្ធនឹងបញ្ហាហ្នឹងគួរតែមិនចាំបាច់ខកទេណាចំពោះប្តីណានិយាយចំពោះភាគីខាងខាងប្តីវិញណាចឹងនេះគឺជាអឺអ្វីដែលលើកឡើងពាក់ព័ន្ធនឹងហាឌីសនេះសង្ខេបណាអឺមួយទៀតគឺចំណុចសំខាន់មួយដែរទី8ទី9គឺបើសិនជាអឺ ចំណុចអ៊ីស្លាមបានថាសាសនាអ៊ីស្លាមគឺមរអាតមើលទៅលើប្រយោជន៍ហុកុមអ៊ីស្លាមបានថាហួតច្បាប់នៃអ៊ីស្លាមនេះគឺថែរក្សាជិះវៀងអំពីការអ៊ីហ្រ៉ាជការផ្ដល់នៅការធ្វើទុកបុកម្នេញចំពោះអ្នកដទៃណា وأنه لا ينبغي أن نفعل ما فيه إحراج على الغير អ៊ីស្លាមទាមទារឲ្យជៀសឆ្ងាយអំពីប្រការអ៊ីហ្រ៉ាជប្រការដែលរំខានហើយត្រូវតែហើយគួរតែជៀសឲ្យឆ្ងាយមិនធ្វើនៅអ្វីដែលជាការរំខានទៅដល់អ្នកដទៃចឹងអ្វីដែលរំខានដល់អ្នកដទៃគឺទៅជៀសវាងមិនថាតែពាក់ព័ន្ធទៅនឹងអ្វីទេជាពិសេសការងាររស់នៅទុនយ៉ាហ្នឹងយើងគួរតែ មានការអធិស្ឋានយើងគួរមានការសបតយើងគួរមានការលាក់បាំងនៅអឺការឬក៏អាកំបាំងឬក៏រឿងរ៉ាវខ្លះៗរបស់អ្នកដទៃមិនគួរជ្រៀតជ្រែកមិនគួរធ្វើអ្វីដែលនាំឲ្យរំខានដល់អ្នកជិតខាងដល់អ្នកដទៃឬក៏មិត្តភ័ក្តិរឿងអីចេះឆ្កឹះសួរឆ្លៀតសួរជួនកាលគេជួបគ្នាស្ដាប់ឮក៏សួរហីនិយាយអីខ្លះជួបគ្នាមិននិយាយឃើញជួបគ្នាមិននិយាយរឿងអីខ្លះអ្វីដែលមកគួរសួរក៏សួរណា ចឹងអាហ្នឹងគឺជាទង្វើ មួយក្នុងចំណោមទង្វើទាំងឡាយណាដែលធ្វើឲ្យមានការអះរ៉ចធ្វើឲ្យមានការប៉ះពាល់ណារំខានដល់អ្នកដទៃចឹងការរំខានក្នុងឥស្លាម គឺត្រូវបានហាមឃាត់ណាជាលក្ខណៈសុជីវធម៌របស់ឥស្លាមគឺយើងត្រូវរក្សាមិនធ្វើឲ្យប៉ះពាល់ដល់អ្នកដទៃយ៉ាចំណុចមួយគាត់លើកឡើងថាបើសិនជាស្ត្រីបួស ខណៈពេលដែលមានប្តីនៅនឹងហើយប្តីអត់អនុញ្ញាតឲ្យទេវសោមហាហ្វាសិតណាគឺបួសរបស់គាត់ខូចបានថាបួសរបស់គាត់ខូចមានន័យថាបើសិនជាស្ត្រីនៅជាមួយប្តីហើយបួសហើយប្តីឲ្យបួសទេគាត់នៅប្រឹងបួសចឹងបួសហ្នឹងខូចអត់មានប៉ះឡើយទេណាហ្វាសិតបានថាបួសអត់សះទេចាអញ្ចឹង នេះគឺជាអ្វីដែលគាត់លើកឡើងហើយជួនកាលមានអ៊ុលម៉ាមួយចំនួនក៏លើកឡើងថាវាបួសនឹងសាសក៏ប៉ុន្តែទោសាបួសនឹងសាសក៏ប៉ុន្តែបាបកម្មទោសាផ្សេងទៀតដល់យើងយោងទៅលើហេតុផលអឺហៅថាអីគេអតសរុបហ្វូដូលីអតសរុបហ្វូដូលីនឹងបានន័យថាការអនុញ្ញាតទៅលើការគ្រប់គ្រងរបស់អ្នកដទៃបានន័យថាបួសនេះធ្វើទៅ ក្នុងករណីបើប្តីអនុញ្ញាតឲ្យគឺសាបើអត់ឲ្យទេអត់សាអញ្ចឹងណាបើប្តីអនុញ្ញាតគឺសាបើប្តីអត់អនុញ្ញាតគឺអត់សាទេអានឹងអាចកើតមានឡើងនៅក្នុងវិស័យអិបាដដែរតែអាសាលវាគឺនៅក្នុងទំនាក់ទំនងឧទាហរណ៍ថាខ្ញុំមានទូរស័ព្ទមួយហើយមានអ្នកផ្សេងម្ដងយកទូរស័ព្ទរបស់ខ្ញុំទៅលក់ទៅអញ្ចឹងករណីហ្នឹងបើសិនជាខ្ញុំមិនអនុញ្ញាតឲ្យលក់ទេគឺលក់ហ្នឹងបៃអត់សាសទេបើសិនជាខ្ញុំអនុញ្ញាត គឺវិការយសាស្ត្រលោកទៅអានឹងគេហៅថាតសារពូឌូលីអឺការអឺអីគេបង្វែរសិទ្ធរបស់អ្នកតន្ត្រីហ្នឹងអញ្ចឹងវាអាចកើតមាននៅក្នុងវិស័យបរិបត្តិខ្លះខ្លះដែរដូចជាគាត់បើកបានលើកឡើងវិញឡាយប៉ុន្តែពាក់ព័ន្ធទៅនឹងបញ្ហាហ្នឹងគឺយើងនិយាយច្បាស់ថាវាដូចទៅនឹងតសរពូទូលនេះដែរ ដោយស្រីហ្នឹងគាត់ប្រពន្ធគាត់បួបើសិនជាគិតថាបើសិនប្តីអនុញ្ញាតក៏សះបើអត់អនុញ្ញាតអនុញ្ញាតទេក៏អត់សះទៅអញ្ចឹងទោះយ៉ាងណាក៏ដោយគាត់និយាយថាអានលមរអតឡូសាមាត់វ៉ាហ្សូជូហាសាហេតប៊ីដូនអ៊ីនីហ្វាសូមហាហ្វាសិតស្ត្រីបើសិនជាបួហើយប្តីរបស់នាងនៅហើយប្តីរបស់នាងអត់អនុញ្ញាតឲ្យទេអញ្ចឹងបួសហ្នឹងគឺបួសហ្វាសិតបួសខូច អញ្ចឹងអឺចុងក្រោយគាត់សរុបសេចក្តីមកថា ប្រសិនបើអ្វីដែលច្បាស់លាស់បន្ទាប់ពីគាត់វិញ្ញាចឹងទៅគាត់ថាបើសិនជាស្ត្រីហ្នឹងឡូអានលមរអតឈរអតហ្វីសោមបិដូនអ៊ីហ្នជូសបិដូនអ៊ីហ្នហ្សូជហ្សូជី ثم رضي بذلك فالصوم صحيح បានន័យថាបើសិនជាគាត់បួសហើយគាត់ចាប់ផ្ដើមបួសតែអត់មានដឹងឬក៏ដីអត់អត់អនុញ្ញាតទេ បន្ទាប់ពីគាត់ចាប់ដើមបួសហើយចូលក្នុងការបួសហើយបន្ទាប់មកដីក៏អនុញ្ញាតចឹងបួសហ្នឹងក៏សះទៅដីបួសក៏សះទៅណាចឹងមានន័យថាបើសិនជាដីនៅតែអត់អនុញ្ញាតគឺអត់សះដែរដដែលហ្នឹងអញ្ចឹងនេះគឺជាអាដាបមួយផងដែរពាក់ព័ន្ធនឹងការរស់នៅក្នុងគ្រួសាររបស់យើងហើយពាក់ព័ន្ធទៅនឹងអឺបួសសុណាត់ណាបួសសុណាត់ហ្នឹងគឺគាត់នៅក្នុងកាមនេះក៏បានលើកឡើង ពាក់ព័ន្ធទៅនឹងការបោះសុណាត់ហ្នឹងគឺសិទ្ធក្នុងការបោះសុណាត់ចំពោះស្ត្រីដែលមានប្តីចឹងស្ត្រីដែលមានប្តីបើសិនជាបោះសុណាត់គឺត្រូវមានការអនុញ្ញាតពីប្តីបើសិនប្តីគាត់អត់អនុញ្ញាតឲ្យទេគឺគាត់បោះបានទេណានិយាយខ្លីគឺចឹងហើយនេះគឺជាហុកុំយេស៊ូថាហេតុអីបានចឹងវាហុកុំគឺចឹងនោះមានន័យថា អល់ឡោះសុតាឡាផ្ដល់សិទ្ធហៈធំទៅលើប្តីដែលត្រូវប្រពន្ធបំពេញដោយនប៊ីបានលើកឡើងពីខាងដើមអញ្ចឹងហាឌីសនប៊ីថាបើសិនជា អាចប្រើនរណាម្នាក់ឲ្យសយោទៅកាន់នរណាម្នាក់ហ្នឹងគឺគាត់ច្បាស់ជាប្រើប្រពន្ធឲ្យសយោចំពោះប្តីអញ្ចឹងកន្លែងហ្នឹងគឺបានន័យថាទាំងអស់គឺជាបទបញ្ជាពីមកពីអល់ឡោះសុបហានតាឡាគឺជាច្បាប់នៅក្នុងអ៊ីស្លាមរបស់យើងដែលត្រូវគោរពប្រតិបត្តិតាមទាំងអស់គ្នាណាអញ្ចឹងនៅក្នុងបើពាក់ព័ន្ធទៅការទៅនឹងការបោះសុណាត់គឺយើងនៅមានហាឌីសបន្តបន្តទៀតជួបគ្នានៅពេលក្រោយទៀតអ៊ីនសាអល់ឡោះក្នុងការបំពេញបន្ថែមនៅក្នុងមេរៀនរបស់យើងរហូតដល់អឺចប់ គេថានៅច្រើនពីដែរនៅច្រើនដែរអញ្ចឹងណាអញ្ចឹងមួយសប្តាហ៍យើងអាចជួបគ្នា2ទៅ3ដងដើម្បីបញ្ចប់ហាឌីសនេះក្នុងកតាបនេះបងប្អូនអ៊ីនសាអល់ឡោះយ៉ាអញ្ចឹងថ្ងៃនេះដោយសារតែអាកាសធាតុក៏មិនអំណោយផល នៅតំបន់ឆ្នេរគឺមានភ្លៀងតាំងពីព្រឹករហូតដល់ពេលនេះមេឃនៅអាប់អួររហូតដោយសារតែដើមឆ្នាំរដូវវស្សាអញ្ចឹង កាលណាអាកាសធាតុអាអួរចឹងសុខភាពក៏មិនសូវជាអំណោយផលចាចឹងទេថ្ងៃនេះយើងជួបគ្នាទាំងប៉ុណ្ណេះហើយអរគុណពីចំពោះបងប្អូនយើងដែល តែងតែគ្រប់គ្រងកម្មវិធីរបស់យើងអឺ وبالله التوفيق والهدايه والسلام عليكم ورحمه الله وبركاته អូសัตว์ច្រើន